ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើវីដេអូជូន Pro KH បន្តិចខ្ញុំឃើញគាត់បោះហោះតាក់ទងទៅនឹងបញ្ហាជំងឺផ្លូវចិត្តវាត្រូវនឹងប្រធានបទដែលខ្ញុំតែងតែចែកម្លែកជួយអ្នកដែលមានបញ្ហានេះដោយសារខ្ញុំជាអ្នកជំងឺផ្ទាល់6ឆ្នាំ Pro ដែលខ្ញុំអាចហាយខ្លួនខ្ញុំត្រឡប់មកវិញបានពីមុនខ្ញុំក៏អត់សូវគេងដែរខ្ញុំធ្វើការយប់យប់រហូតមកយប់ខ្ញុំគេងបាន1ម៉ោង2ម៉ោងអីពេលខ្លះសឹងតែអត់សោះ ហេតុអីខ្ញុំអាចហៅខ្លួនឯងត្រឡប់មកវិញខ្ញុំអត់និយាយពីវិបត្តិប្រូទេខ្ញុំនិយាយពីរបៀបព្យាបាលសង្ឃឹមថាប្រូឃើញវីដេអូនេះអាចស្រោចស្រង់នៅ concept ខ្លះៗសម្រាប់ជួយខ្លួនឯងឲ្យត្រឡប់មកវិញខ្ញុំអត់ចង់បាត់បង់ Bro KA ទេដោយសារអីអ្នកក៏ជា idol របស់ខ្ញុំម្នាក់ដែរហើយអ្វីដែល Bro KA ធ្វើសុខសងតែជារឿងផ្ដល់ភាពរីករាយក៏ដូចជាកម្លាំងចិត្តដល់ fan fan ទាំងអស់គ្នាអញ្ចឹងហើយសូមកុំបាក់ទឹកចិត្តប្រូប្រូត្រូវចាំថាប្រូនៅមានខ្លួនឯងសំខាន់ជាង fan ឬក៏អ្នកណាទាំងអស់មិនថាម៉ាក់ប្រូឲ្យកម្លាំងចិត្តប៉ុណ្ណា តែបើប្រូអត់ក្លាហានក្នុងការដើរចេញពីជំងឺនេះទេ គឺប្រូ មិនអាចហាយខ្លួនឯងត្រឡប់មកវិញទេមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងខ្ញុំឃើញចំណុចខ្វះខាតរបស់ប្រូដែលខ្ញុំធ្លាប់មានខ្ញុំអត់សូវគេងដោយប្រូអញ្ចឹង 10ឆ្នាំដែលខ្ញុំសំការអត់គេងខ្ញុំគិតថារាងកាយយើងធម្មតាព្រោះយើងគេងចំនួននៅពេលព្រឹកឬក៏យើងធ្វើការរួច យើងញ៉ាំអីឆ្អែតទៅគេងវាជារបៀបអត់រៀបរយមួយសម្រាប់អ្នកដែលមានបញ្ហានេះបើប្រូចង់ចេញពីជំងឺនេះ ប្រូត្រូវតែរៀបចំតាក់ទងទៅនឹងអាហារ 3P ត្រឡប់មកវិញហើយប្រូកុំបោះបង់ការងារធ្វើវីដេអូប៉ុន្តែប្រូទៅរៀបចំ កុំឲ្យធ្វើដល់យប់ជ្រៅឬក៏រហូតតដល់ភ្លឺប្រូត្រូវមានម៉ោង មាន ពេលត្រឹមម៉ោង11ប្រូត្រូវតែគេងដើម្បីឲ្យខួរក្បាលយើងចាប់ផ្ដើមទទួលយករបត់នៃធម្មជាតិត្រឡប់មកវិញ តែបើប្រូនៅតែបន្តថា ដោយសារតែប្រូត្រឡប់ហើយ10 20ឆ្នាំ ប្រូអត់ចង់ប្រឈប់នៅការគេងបែបនេះទេព្រោះដូរអត់បានធ្លាប់ ក៏ប្រូពិបាកនឹងជួយខ្លួនឯងហើយការជ្រើសរើសថ្នាំផ្លូវចិត្តនេះត្រូវប្រូមូលហេតុដែលខ្ញុំថាត្រូវថ្នាំផ្លូវចិត្តវាជួយឲ្យ ប្រូបានសម្រាកខួរក្បាលជាជាង ប្រូញ៉ាំប៊ីយ៉ាជាតិស្រាដែលអត់ចង់ថាប្រើថ្នាំប្រើប៊ីយ៉ាជាតិស្រាវាមាន ជាតិអាកុលប្រូកណាបើប្រូនៅបន្តរបៀបនេះដដែលដដែលប្រូពិបាកចាក់ចេញពីជំងឺ depression ឬក៏ stress នេះណា ហើយរាល់បញ្ហាទាំងអស់ប្រូត្រូវតែមានការងារដើម្បីប្រឡប់ប្រូវត្តអាចប្រើភាសាថាខ្ញុំជប់ធ្វើវីដេអូជូន fan fan ហើយនេះគឺជាការដកការងារចាញ់មួយផងប្រូដែលប្រូគិតថាចង់សម្រាកមករយៈគូក្បាលយើងអត់បាន សម្រាប់មួយយើងទេប្រូ គឺគាត់ធ្វើការរហូតប៉ុន្តែគាត់ធ្វើការគាត់មានម៉ោងសម្រាប់របស់គាត់អូតូនៅពេលយប់ប៉ុន្តែប្រូដូរទៅ បន្តធ្វើវីដេអូដដែលតែលៃត្រឹមម៉ោង11អាហារ3ពេលប្រូសំខាន់ណាស់មនុស្សរាងកាយផងមនុស្សយើងមិនយើងញ៉ាំអាហារមកពេលវាអាចជាទេ ដូចខ្ញុំ ពីមុនចឹងប្រូខ្ញុំគិតថាខ្ញុំមានថ្នាំផ្លូវចិត្តហើយអញ្ចឹងអាហារខ្ញុំញ៉ាំមកដែរទៀងទាត់ទេចង់ស្មានណាខ្ញុំឃ្លានមិនខ្ញុំញ៉ាំ ហាត់ប្រានក៏ខ្ញុំអត់ហាត់ខ្ញុំឃើញប្រូសម្រក់គីឡូបានជោគជ័យលឿនដោយសារការតាំងចិត្តអញ្ចឹងបញ្ហាផ្លូវចិត្តនេះ easy សម្រាប់ប្រូដោយសារបើប្រូដូរទម្លាប់ទាំងអស់បានខ្ញុំជឿជាក់ថាប្រូអាចហាយខ្លួនឯងត្រឡប់មកវិញអត់ដល់3ខែបើប្រូដូរបានយ៉ាងយូរមួយខែបើព្យាយាមដូរទម្លាប់ទាំងការគេងអាហារ3ពេលហើយនឹងជាពិសេសនោះ ការញ៉ាំថ្នាំ ព្រលឹមឡើងម៉ោង7ដល់ម៉ោង8ព្រោះត្រូវតែញ៉ាំអាហារពេលព្រឹកម៉ោង11ដល់ម៉ោង12កន្លះអាហារថ្ងៃត្រង់ម៉ោង4ដល់ម៉ោង6ល្ងាចគឺអាហារពេលល្ងាចកុំញ៉ាំយប់ពេកប្រូកាលណាញ៉ាំយប់ពេកប្រូអត់ងុយគេងទេ កាពះរបស់យើងវាណែនវាអត់ធ្វើអត់សូវធ្វើការទេហើយម៉ោងដែលគួរចូលគេងគឺម៉ោង11 យប់កុំឲ្យហួសម៉ោង11យប់កាលណាហួសម៉ោង11យប់ខួរក្បាលយើងគឺប្រជែងជាតិពុលមួយយ៉ាងដែលធ្វើឲ្យយើងគេញ៉ាត់លក់ទៅជាមានបញ្ហាកាពះ ខ្ញុំឈឺ6ឆ្នាំប្រូខ្ញុំឆ្អាតឆ្អន់នឹងការដែលខ្ញុំប្រើប្រាស់ថ្នាំ ការបាក់ទឹកចិត្តនេះដដែលដដែលហេតុអីខ្ញុំអាចហៅខ្លួនឯងត្រឡប់មកវិញខ្ញុំអាចបដាច់ថ្នាំបានប៉ុន្តែក្នុងរយៈពេលដែលខ្ញុំព្យាបាលផ្លូវចិត្តនោះខ្ញុំមិនដែលបោះបង់ការងារខ្ញុំចោលហើយការលក់ដូររបស់ខ្ញុំឬក៏ការងារផ្សេងផ្សេងទៀតខ្ញុំនៅតែបន្តពោះដើម្បីប្រឡប់ការឈឺចាប់របស់យើងដែរតែបើប្រូសម្រាប់អត់ធ្វើវីដេអូឬក៏អត់ធ្វើអីផ្សេងទៀតគិតថាញ៉ាំតែថ្នាំហាត់ប្រាណអីទៅជា អត់បានទេប្រូត្រូវទៅត្រឡប់ទៅធ្វើការវិញព្រោះការងារវាអាចជាផ្នែកមួយធ្វើឲ្យ រាងកាយរបស់យើងសុបាយចិត្តនៅពេលដែលយើងធ្វើវីដេអូឬក៏ការងារដែលយើងត្រូវធ្វើនោះទៅវាបានកម្រៃតិចច្រើនក៏ប្រូកុំខ្វល់វាជាចំណងចំណូលចិត្តប្រូ តាំងពីមុនមកហើយ subscriber ផុសប្រូក៏មិនតិចដែរប្រូឡើងចិត្ត960ប្រហែល K ចិត្ត M ហើយ ប្រូត្រូវចាំថាការដាក់កំណត់គោលដៅរបស់យើងអត់បានជោគជ័យវាមិនមែនជាកំហុសរបស់ប្រូទេ គឺយើងត្រូវការពេលវេលារងចាំពេលវេលារងចាំអតិថិជនឬក៏ម៉ួយឬក៏ fan របស់យើងគាត់មើលឃើញពីគុណតម្លៃរបស់វីដេអូយើងបងគាត់ subscribe ឲ្យយើងប៉ុន្តែអ្នកខ្លះចាស់ចាស់គាត់អាចចូលចិត្ត Pro KA ច្រើនណាប៉ុន្តែគាត់អត់ចេះ subscribe អាចប្រូគេអេកបានក្នុងឆ្នាំ2021នឹងលើសមកអឹមហើយតែអ្នកខ្លះគាត់អត់មាន account Gmail គាត់ចេះតែមើលវីដេអូគាត់អត់ចេះ subscribe ឬក៏អីទេអាចប្រូអត់ដឹងថាប្រូបាន លើសដល់មកអឹមតែប្រូមានអារម្មណ៍ថា subscribe អត់ទាន់គ្រប់មកអឹមខ្ញុំនៅតែលើកទឹកចិត្តប្រូបោះបង់ការបាក់ទឹកចិត្តព្រោះប្រូជាមនុស្សខ្លាំងណាស់ប្រូជួបបញ្ហាក៏មិនតិចដែរ អញ្ចឹងងាយស្រួលព្រោះអីនៅពេលដែលយើងឈឺយើងរនឹកអីថាខ្លួនឯងមានតម្លៃអត់ឃើញណាប្រូប៉ុន្តែតម្លៃផលប្រូនៅលើ fan fan ច្រើនណា fan ដែលគេគ្រប់គ្រងប្រូអញ្ចឹងខ្ញុំសូមសូមបញ្ជាក់ថាវីដេអូនេះបើប្រូរៀបចំរបបអាហារ ការញ៉ាំទឹកប្រូត្រូវតែញ៉ាំពួកគីឡូគីឡូរបស់ប្រូនេះអាចប្រើទឹក3លីត្រទៅ4លីត្រក្នុងមួយថ្ងៃ ហើយម៉ោង6ល្ងាចប្រូញ៉ាំមុំមុំកុំញ៉ាំច្រើនកុំឲ្យពិបាកប៉ះពាល់ការគេងរបស់យើងហើយថ្នាំផ្លូវចិត្តប្រូប្រូត្រូវប្រើនៅពេលយប់ប្រូអាចញ៉ាំម៉ោង8ឬក៏ម៉ោង7កន្លះកុំញ៉ាំដល់ម៉ោង9ប្រូកុំគិតថាអូដល់សារខ្ញុំគេងយប់ជ្រៅម៉ោង1ម៉ោង2ចាំខ្ញុំញ៉ាំអត់ល្អទេប្រូធ្វើបែបនេះជាតិថ្នាំអត់អស់ជាតិថ្នាំ ទេពេលយើងភ្ញាក់ឡើងយើងនៅវិលមុខស៊ីសើ ខ្ញុំអាចចែករំលែកទៅកាន់ប្រូបានដោយសារតែខ្ញុំជាអ្នកជាងឺខ្ញុំធ្លាប់ឆ្លងកាត់ឆ្អែតដុកទ័រ4ប្រូហើយប្រូទឹកតែមានបញ្ហាទេហើយខ្ញុំជឿជាក់ថាកម្លាំងចិត្តប្រូនឹងហៅប្រូមកវិញបានប្រូកុំធ្វើតាមគូក្បាលរបស់ប្រូពូខូក្បាលមួយបេះដូងខុសគ្នាប្រូ ប្រូត្រូវហៅបេះដូងប្រូមកដាក់នៅក្នុងខ្លួនប្រូកុំធ្វើតាមខូក្បាលហើយខ្ញុំជឿជាក់ថាបើប្រូអាចរៀបចំរបបអាហារការហាត់ប្រាណញ៉ាំទឹក ហើយនឹងការគេងឲ្យបានត្រឹមត្រូវអ្វីដែលភាសាសម្រាប់ប្រូមុនគេគឺកាពះកាពះរបស់យើងអត់ធ្វើទុកទៀតទេហើយអ្នកមានបញ្ហាផ្លូវចិត្តទាំងអស់ប្រូសិតសឹងតែអ្នកមានជំងឺកាពះដោយសារអីការគេងរបស់យើងអត់ អត់ល្អហើយយើងប្រើថ្នាំយើងគេងលក់ដោយសារថ្នាំក៏យើងយល់សប់ច្រើនអត់ស្កប់ស្កល់អញ្ចឹងកាពះយើងគឺគាត់បញ្ចេញអាស៊ីតរហូតដែលធ្វើឲ្យប្រូមានអារម្មណ៍ថា ចង់ក្អួតញ៉ាំថ្នាំហើយទៅហេតុអីក៏អត់បាត់ពេលខ្លះ ទល់ពោះប៉ោងដោយសារខ្យល់ក្នុងពោះវៀនយើងច្រើន នេះសុទ្ធសឹងតែជាបញ្ហា ដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយខ្ញុំមិនដឹងថាអ្វីដែលខ្ញុំប៉ះនោះវាដូចស្តៀងទៅនឹងប្រូឯងឯមនុស្សពេលដែលមានបញ្ហានេះប្រូអត់ដឹងថាខ្លួនឯងនឹង មានតម្លៃត្រង់ណាគិតតែចំណុចសរោហ្មងតែប្រូទៅមើលពីគុណតម្លៃដែល ប្រូបានសាងមកនៅក្នុង YouTube គឺច្រើនណាស់អ្នក follow up ក៏ច្រើនអ្នក subscriber ក៏ច្រើនបូករួមទាំងខ្ញុំខ្ញុំក៏ជា fan របស់ប្រូដែរខ្ញុំសង្ឃឹមថា idol ខ្ញុំត្រឡប់មកវិញដោយភាពរឹងមាំដោយការដាក់បេះដូងមកព្យាបាលបញ្ហាផ្លូវចិត្ត ព្រោះតែចាំថារបបអាហារ3ពេលការហាត់ប្រានការគេងគឺជាផ្នែកមួយសំខាន់នៃជីវិតរបស់យើងដើម្បីឲ្យយើងប្រមូលផ្ដុំរាងកាយយើងត្រឡប់មកខ្លាំងវិញអ្វីដែលខ្ញុំចែករំលែកនៅក្នុងនេះថ្ងៃនេះគឺដើម្បីម្នាក់គត់គឺអត់មានដើម្បីបញ្ហាក្រោយខ្នងរបស់ប្រូទេ បញ្ហាប្រូឆ្លងកាត់រួចហើយវាជាអតីតកាលរុញវាចោលប្រូមកចាប់យកបច្ចុប្បន្នជោគជ័យនិងភាពរឹងមាំត្រឡប់មកវិញ អរគុណច្រើនជំរាបលា